យ៉ាងថ្លៃហើយ10ឆ្នាំហើយគ្រាន់តែ មិនត្រូវផ្លែកដើររឿងម្នាក់ឯងផ្លែងអើយ យ៉ាងថ្លៃហើយដល់មួយឆ្នាំហើយគ្រាន់តែ ភ្នែកដើររឿងម្នាក់ឯងស្វែងអើយស្វែងរងត្រីដែលអឯងបាំងត្រីត្រលៀងភ្នែកដូចគោថ្មែកកែកបែកចិត្តមិនយកទេ ខឹមហាឬមិនបានឡើយគូព្រេងខ្ញុំអើយតើកើតហើយឬនៅឬមិនបានឡើយគូព្រេងខ្ញុំអើយតើកើតហើយឬនៅ